ព្រែកហ្នឹងប្រាប់ឯងចង់និយាយដើមទេកាលពីមុន មានឈ្មោះព្រែកព្រែកឯងនៅមុខគេចេះហៅបងព្រែកក្រោហៅព្រែកអូខ្ញុំទៅខ្ញុំលឺច្រើនយើងអ្នកកំែងពីណាទៅគោរពយើងគេហៅតែអាអាហ្នឹងនៅមុខហៅតែបងព្រែកបងព្រែកស្អាតរងហើយកូននឹងធ្វើគ្រប់យ៉ាងដើម្បីពុកហ្នឹងហើយអូរៀលប៉ែនអូ ជើនិយាយគាត់គាត់អស្ចារ្យមែនតើបងគាត់ឲ្យសួយឲ្យពេកពេកសອບមកនេះគឺមានភៀវមានអីចូលឡាបាទអញ្ចឹងសូមបញ្ជាក់ជូនដល់បងប្អូនទាំងអស់គ្នាផងដែរថាភៀវកិត្តិយសរបស់យើងសប្តាហ៍នេះបាទគឺយេស៊ូវជាមួយនឹងពេកពេកសອບពួកគាត់ទាំងពីរនាក់មិនមែនជាតារាទេប៉ុន្តែពួកគាត់ទាំងពីរនាក់គឺជាអ្នកជំនួញអនឡាញដល់ល្បីល្បាញបានន័យថាសម័យនេះគេហៅថាសម័យអ៊ីនធឺណិតអញ្ចឹងមិនចាំបាច់តែយើងចេះច្រៀងចេះរាំចេះសម្ដែងទេសូម្បីតែការរស់ស៊ីបើយើងរស់ស៊ីខ្លាំង រស់ស៊ីប៉កែក៏យើងល្បីឈ្មោះដែរបាទក៏មានបងប្អូនស្គាល់មិនចាញ់តារាដែរអញ្ចឹងកម្មវិធីរបស់យើងយើងមិនមែនមានន័យថាយើងអញ្ជើញតែតារាទេ អ្នកចំនួនគាត់រស់ស៊ីជោគជ័យអ្នកដែលគាត់ល្បីល្បាញនៅក្នុងការអប់រំឬក៏គាត់ ជាគ្រូបង្រៀនដែលគាត់ល្បីក៏យើងអញ្ជើញមកកីឡាបាល់ទាត់បាទកីឡាបដាល់ក៏យើងអញ្ជើញមកទាំងអស់អឺយេស៊ូយេចឹងចាប់ដើមមកលក់អីវ៉ាន់អនឡាញពីពេលណាមកដែរតាំងពីឈួតមកបងប្រហែលឆ្នាំហើយ ដែលយើងឈួតហ្នឹងຕົងຕົង5 6ឆ្នាំហីចុះឥឡូវនៅតែបន្តលក់ទៀតនៅតែបន្តលក់អត់ចង់ជាចង់ចឹងរហូតអរិជាបដាបដាឲ្យតាមអាទិត្យក្រោយទឹកពីដងឲ្យដែរជាជាលួតដាច់ឥឡូវរៀងរៀងស្ងាត់ដែរឥឡូវតោះដល់យើងឈួតកាន់តែខ្លាំងលួតកាន់តែដាច់តែជើពេកពេកសោះពេកបានខ្ញុំអចេញឡាយ4ឆ្នាំជាងហើយបងអញ្ចឹងបាននេះតាណាមួយគាត់មុនខ្ញុំគាត់ មុនសិស្សច្បងមុននឹងលក់អនឡាញយាយស្រួយធ្វើអីគេដែរលក់អវ៉ាន់ឬមួយក៏ធ្វើការឬមួយក៏យ៉ាងម៉េចវិញអឺមុននឹងលក់អនឡាញខ្ញុំក៏លក់ដែរតែការចំណន់ហ្នឹងគឺគេប៊ូតផុសអីចឹងហ៎គេឲ្យវាផុសនៅក្នុង Facebook អញ្ចឹងណាចាចាហើយខ្ញុំធ្វើការឲ្យគេទេធ្វើការងារឲ្យហាងអ៊ុតសក់ឲ្យគេហាងពួក cosmetic ដែរអញ្ចឹងណាបាទបងអូនយើងនៅថៃអញ្ចឹងទៅយើងក៏របៀបគេលក់ប៉ុណ្ណេះគេយើងដឹងតិចនៃការលក់របស់គេយើងដឹងថាគេលក់យ៉ាងម៉េចយ៉ាងម៉េច យើងក៏ទៅយកអវ៉ាន់ហ្នឹងមកលក់ដែរហើយបងខ្ញុំនៅថៃហ្នឹងគឺអត់អត់អត់សូវមានអាជីវភាពគាត់អត់សូវធូរធារទេចឹងក៏ខ្ញុំបានថវិកាចេញមកពីម្ចាស់ហាងគេនៅថៃហ្នឹងគឺគេរបៀបថាគេឃើញសមត្ថភាពយើងមានណាចេចាចឹងគឺគេឲ្យឲ្យវេអីវ៉ាន់មកឲ្យយើងមុនដល់អត់តន់យកលុយមួយរៀលគេឲ្យការស្រឡាញ់គេឲ្យបោះគេមកឲ្យយើង យើងត្រូវខំប្រឹងធ្វើដើម្បីខំប្រឹងធ្វើបំផុតណា ចាទៅក៏ខ្ញុំធ្វើទៅក៏ឈួតរឿយរឿយរឿយរឿយរឿយតរហូតមកពេលពេលសបវិញទៅពីមុនណាប្រកបរបរអីដែរមុននឹងយើងឡាយលក់ម៉ូតូនេះបាទអឺតើបើទៅអាជីវកម្មលក់ម៉ូតូហ្នឹងខ្ញុំតពីប៉ាខ្ញុំតែកាលហ្នឹងខ្ញុំមានថ្នាក់ទី10ហ៎បងគ្រូសាខ្ញុំមានធ្លាក់ធ្លាក់ដល់បាតហ្មងហើយអឺម៉ាក់ខ្ញុំឲ្យខ្ញុំនឹងឈប់រៀនធ្វើការរោងចក្រការរោងចក្របានមួយឆ្នាំអឺមួយឆ្នាំអញ្ចឹងទៅអឺ ក៏ខ្ញុំចូលរៀនខ្ញុំស្ដាយរៀនស្ដាយរៀនទៅចូលរៀនវិញប្រឡងទី12ហើយចូលសកលខ្ញុំធ្វើគ្រូបរៀនក្មេងៗអញ្ចឹងភាសាខ្មែរអង់គ្លេសអញ្ចឹងទៅហើយដល់ពេលរៀនដល់ឆ្នាំទី2ជួបគ្នាមួយគ្រូសាខ្ញុំគ្រូសាខ្ញុំហ្នឹងតែប៉ិតគាត់កូនចៅប៉ាខ្ញុំដែរទេចាហើយក៏មើលឃើញគ្នាអញ្ចឹងទៅហើយគាត់ថាអឺប៉ាក៏គាត់មានមានតំណែងមួយប្តីខ្ញុំអីចឹងណាបងចាឲ្យលក់ឲ្យអីចឹងទៅហើយក៏នឹកឃើញថា ឡាយចង់ឡាយអីឃើញគេឡាយច្រើនអីចឹងណាឃើញបើតែពេលហ្នឹងអត់ទាន់មានអ្នកលក់ម៉ូតូឡាយទេចាឃើញគេឡាយចឹងហ្នឹងហើយចាឃើញគេឡាយចឹងក៏យើងចាប់ផ្ដើមថាយើងសាកសាកទៅហើយក៏ដល់ថ្ងៃហ្នឹងទៅចាចាមានកត់សម្គាល់ទេថាខ្លួនឯងឡាយលក់ដាច់ហើយមាន fan ច្រើននៅពេលណាដែរអពេលហ្នឹងពេលដួលម៉ូតូអឺឃើញគេកាត់ប្រហោះក្នុង TikTok ណាហើយខ្ញុំសោកដែរមែនហូតចិត្តហើយមើលទៅវាក៏ប្លែកហ្មងវីដេអូហ្នឹងតែអាហ្នឹង real មែនតើដួលមែនតើដួលមែនតើបងហើយមានត្រូវណា អត់ត្រូវទេពេលហ្នឹងគ្រាន់តែដួលអង្គុយលើម៉ូតូដួលដួលទៅហើយយើងលូតចេញលូតចេញអញ្ចឹងអ្នកខ្លះគេថាយើងសំដែងដើម្បីចង់បានល្បីអញ្ចឹងណាចាប់ពេលមកគឺគេតាមដានយើងចាតាមដានចុះយាយស្រួយវិញចាប់ដើមគាត់សង្កល់ឃើញខ្លួនឯងដូចថាល្បីមូមអឺខ្ញុំដំបងខ្ញុំអឺ ខ្ញុំលេង bingo ឯចេខ្ញុំឃើញគេលេង bingo នឹងរហូតខ្ញុំឃើញគេលេងមិនគេលេងមិនខ្ញុំក៏សម្រេចចិត្តប្រាប់ខ្លួនឯងថាអញអញសម្រេចចិត្តអញអញធ្វើអញ្ចឹងណាខ្ញុំក៏គូសមកគូសមាត់ហើយខ្ញុំឡាយឡាយដបងមានម្នាក់មើលច្រើនមើលច្រើនតែខ្ញុំឡាយលក់អត់បានចេះលក់អត់បានសោះគាត់តែមានអ្នកមើលច្រើនតែលក់អត់បានទេលក់អត់បានទេតទៅខ្ញុំអត់ចោះចាញ់ទេខ្ញុំក៏ធ្វើការឡាយបន្តទៀតខ្ញុំឡាយបន្តទៀតឡាយចូលថ្ងៃទី2មានអ្នកគេកំង មានអីគេកម្ល់តែបោកបោកយើងអត់វាបានយើងដឹកឲ្យអត់បានអីចឹងណាដឹកឲ្យអត់បានដល់ពេលទៅខ្ញុំក៏ព្យាយាមថាធ្វើទៀតបើយើងមិនធ្វើយើងបានអីញ៉ាំចេយើងធ្វើការបុគ្គលិកឲ្យគេមួយខែ100ជាងទេហើយធ្វើតាំងពីម៉ោង8ព្រឹករហូតដល់ម៉ោង7យប់ឡាយឡាយទៅក៏គេស្គាល់ស្គាល់ស្គាល់ស្គាល់យូរច្រើនទៅច្រើនទៅច្រើនទៅតទៅពេលថ្ងៃមួយ bingo វាខូចអូមកយូរច្រើនទៅពេលវាស្រាប់តែយើងធ្វើអីខុសមិនដឹងទេវាខូចប៉ាប់ដល់ពេលវាខូចប៉ាប់ខ្ញុំក៏ សម្រាប់ចិត្តចូលនៅក្នុង Facebook ដល់ពេលចូលក្នុង Facebook ពួក Bingo គេស្គាល់យើងដែរអញ្ចឹងគេក៏តាមមកមើលតទៅពេលហ្នឹងទៅក៏កាន់តែផ្ទុះទៅផ្ទុះទៅផ្ទុះទៅអញ្ចឹងណាមកអូមកមកមកនេះមកម៉ាក់នេះនេះមកមកមកកូនមកមកលាក់នំមកបាទនេះបងប្អូននេះកូនកូននេះស្រួយនេះ អូយអូនឆ្លាតណាអូនយកស្គាល់គ្រាប់បាច់ធំកូនបងអូនស្គាល់ដែរណាមកគាត់មើលមកគាត់មកមកមកកូនលើកឯងសុំសិនកូនកូនមិនចាអឺចាទូកចំជម្រាបសួរអង្គប៉ាហងកូនអូនបាយស្លុយបាយស្លុយបាយស្លុយទៅធ្វើក្បាលមិនអីយ៉ាបាយស្លុយអាចជីងមិញសក់សក់ស្អាតសក់ស្អាតអាចធ្វើមកឈូតធ្វើពេលចេះកូនចេះមិនភាសាកូនចេះថៃអត់កូនធំឡើងកូនខ្លាចជាក្មេងពូកែណាចាឥឡូវអូនធំឡើងអូនយកយាយស្រួយដាក់វត្តកូនណា អូអូមកសួរនេះមើលមានដើរតាមកន្លងធរគាត់នេះកន្លងធរល្អចង់និយាយធ្វើមិនបានបានកូនធ្វើហ្នឹងឯងខំប្រឹងធ្វើចង់ងាប់ឯណាបានធ្វើមិនបានកូនមិនសួរចម្លែកចម្លែកអាពេលនេះអត់ឃើញឡាយលក់ហ្នឹងចេះឆ្លៀតបានកូនដែរឆ្លៀតឆ្លៀតវាមានអាការឆ្លៀតវាហ្នឹងឯងឆ្លៀត អមិនឆ្លៀតមិនបានអត់ទេខ្ញុំកំពុងឆ្លើយទេយល់ហ្នឹងនិយាយស្រួយនិយាយដដើនដដើនអញ្ចឹងឬមួយក៏យើងធ្វើអញ្ចឹងដើម្បីទៀមទីឬក៏នៅស្រុកណាដែរឬមួយក៏ធ្វើនិយាយអញ្ចឹងខាងព្រំដែនព្រំដែនអឺថៃព្រំដែនថៃស្រុកណាដែរបាទនៅខាងខេត្តកោះកុងពេញពេញតោះឥឡូវធ្វើម៉េចបានបង្កើតបាន style នៃខាងណាការឡាយហើយមានអ្នកវ៉ានិយាយទៅហើយពីក្រោយយើងអូពេលហ្នឹងខ្ញុំគិតថាចេះ ចម្រៀងគេមកមកឲ្យមកឲ្យទៅគេចូលចិត្តស្ដាប់ទៅចាក់ចាក់ទៅចាក់ចាក់ធ្វើម៉េចយើងរកអីថ្មីថ្មីអញ្ចឹងណាក៏មានហៅកូនចៅមកជួយបតោទៅវិញទៅមកអញ្ចឹងទៅប៉ុន្តែបតោនោះក៏ចំណាប់ទៀតចំណាប់មែនតើតែមិនដំបងនិយាយជន់គ្នាដែរដល់ពេលហើយយើងអត់សូវសង់តង់ចាអត់សូវសង់តង់ពីមុនជន់គ្នាហ្មងចាអត់ល្អទេវាស្ដាប់ទៅវាវល់ហើយដល់ពេលយើងចាពុតពុតទៅវិញទៅមកទៅវិញទៅមកយើងតង់សងគ្នាទៅក៏ដងឯហ្នឹងទៅចាចាមកឥឡូវឥឡូវខ្ញុំសុំអាហ្នឹងតិចតែចាំដឹងថា អាពេជ្រមានដង ក្នុងការបន្ទោអត់តោះ1 2តែចាប់ទុកឲ្យខ្ញុំម៉ូតូចុះយើងនិយាយគ្រប់ជំរាបសួរឬក៏និយាយតាំងឡើងណាហងគ្រប់គ្រប់គ្រប់ចេះគ្រប់សួរអីចឹងទៅបាទគ្រប់ជំរាបសួរអតិថិជនទាំងអស់គ្នាអតិថិជនរបស់ហាង ប្រាក់សវត្ថក៏ដូចជាភ័យពេជ្រពេជ្រ show សវកម្មសាជាថ្មីជាមួយនឹងការលើនិយាយអំពីសវកម្មបងរំលោភទិញដាច់និងវាយដោម៉ូតូគ្រ បគ្រប់ប្រភេទណាបងបងអូឥឡូវសេះហើយណាសេះហើយណាឥឡូវជិះសេះហើយនៅសួសានសួសានឥឡូវចង់មើលអីគេចង់មើលអីចង់មើលមនុស្សឬចង់មើលម៉ូតូចង់មើលមនុស្សមើលម៉ូតូចង់មើលមួយណាមើលមួយណាឬក៏មើលអ្នកម៉ូតូមើលអ្នកម៉ូតូក៏បានដែរបងក៏មើលបងអត់ស្អាតទេហេស្អាតតាស្អាតទេស្អាតឥឡូវចេញមកយ៉ាងយ៉ា អូមិនដែរមិនដែរមិនដែរមិនដែរមានដងហ៎មានដងមកមានដងដងមកបងដងដងដងប្រហែលជា80% 80%ហើយព្រោះបតោយើងកុំនិយាយដូចគ្នាហ្នឹងហើយហ្នឹងហើយហ្នឹងហើយយល់យល់យល់តិចនេះគេមួយគឺថាបតោយើងកុំនិយាយដូចគ្នាហើយហើយចុះឃើញមករយៈហ្នឹងឃើញនិយាយស្រួយខាងអីគេភ័យអីគេសាមកុកអីចាគេយកទៅត្រូលយកទៅអីមែននេះយូរទៅពេលសាមកុកហ្នឹងគឺត្រូលស្រួយល្អល្អយើង នឹងដែរដែរដែរខឹងខឹងអ្នកត្រូ30កុកហ្នឹងទេអត់ដែរខឹងហងឬមួយក៏ធ្លាប់លូកឲ្យសរមសម្បត្តិថែមក្រៅដើម្បីយកទៅត្រូលអត់ទេខ្ញុំខ្ញុំនិយាយពីបិដងហើយអារឿងអារឿងគេត្រូលហ្នឹងហើយខ្ញុំជួលគេហ្នឹងខ្ញុំអត់ដែរស្គាល់30កុកហ្នឹងយ៉ាងម៉េចទេហើយខ្ញុំគិតថាហេតុអីក៏ខ្ញុំយកឲ្យគេត្រូលដោយសារអីគេអត់បានយកយើងទៅជេរអីអាក្រក់ក្រក់គេបែបកប្លែងកប្លែងអញ្ចឹងណាចឹងក៏ខ្ញុំឲ្យគាត់ត្រូលទៅហើយអ្នកណាគេយកខ្ញុំទៅត្រូលក៏ខ្ញុំអត់ដែរថាដែរកុំឲ្យថាត្រូលហើយ ប្រើពាក្យអសរោះអីយ៉ាងតែបើថាប្រើកប្លែងកប្លែងក៏យកទៅយើងមិនមែនកណ្ណាញ់ប៉ុណ្ណាបងប្រៃប្រៃជួគេត្រូលគេត្រូលឲ្យទៀតត្រូលត្រូលវាខូចនេះត្រូលនោះឆ្ងល់ណាស់ចែអឺពាក្យអូអីស្អុយអូបនោះស្អីចុកអីមិនទុំហ្នឹងអានោះយើងចេះកាត់ណាបានមកពីណាដែរពាក្យនោះវាហាក់ដូចតែជាថ្មីទៅដល់ពេលវាល្បីខ្លួនឯងល្បីអាពាក្យហ្នឹងចាហើយអីសួយមួយទៀតអាអាសាប៊ូដុសទៅលាបទៅ ពួកឲ្យកលៀនយើងសយណាហ្នឹងមែនអី ខ្ញុំចូលចិត្តហៅតាមីកាលីនខ្មៅមីកាលីនខ្មៅអាប្រធ្លាក់អីចឹងណាអូហ្នឹងលៀតទៅវាលែងធ្លាក់មែនទេខ្ញុំខ្ញុំមិនណាមានជាមួយណាឲ្យបាត់ខ្លះធ្លាក់អូសំទោសខ្ញុំកាលីនខ្មៅហ៎អាកាលីនខ្មៅមានខ្ញុំខ្ញុំឃើញកាលីនប្តីខ្ញុំខ្មៅខ្ញុំចេះចេះគេតាអូប៉ុន្តែអត់មានលេអីលៀបឲ្យបាត់ខ្មៅទេអត់ទេអត់ទេនឹងមានដោះដៃដោះឆ្នាំងធម្មតាចាចាចំពោះបងពេចពេចនឹកឃើញអីបានទៅឡាយម៉ូតូយើងជាស្រីឡាយម៉ូតូប្លែកមួយអា ប៉ុន្តែទៅជួល model ឲ្យឡាយនៅអង្គុយនៅខាងក្រោយទៀតនឹកឃើញអីមិនទៅធ្វើអញ្ចឹងពេលហ្នឹងខ្ញុំនិយាយទៅខ្ញុំផ្ទាល់ហ្មងការឡាយរបស់ខ្ញុំចូលចិត្តរកអីថ្មីថ្មីខ្ញុំមើល YouTube អញ្ចឹងណាបងមើល YouTube ឃើញគេ model ឡាន model អីអញ្ចឹងខ្ញុំក៏នឹកឃើញថាចង់ឲ្យប្លែកពីគេព្រោះអីអត់ទាន់មានអ្នកអញ្ចឹងអញ្ចឹងណាបងហើយក៏ជួល model មកដាក់ឡាយទៅខ្ញុំមើល YouTube ចា៎ ចាហើយចុះពេល live ធ្លាប់មកដកម៉ូដែលដួលពីលើម៉ូតូអីធ្លាប់តែបងចកាហោះស្ទុយទៅបាទហ្នឹងហ៎មែនតាចាំអាព្រៀតគ្នាគ្នាស្រីមិនដូចប្រហ្នឹងសើម៉ូតូធំអា3 4 5000អីវ៉ាន់គ្នាមិនឈរមិនមិនផុត ជួយមើលហ្នឹងខ្ញុំស្រាវជំនួសទុយថ្មោទៅគាត់ទៅគាត់ថ្មោទៅឲ្យឡាយទៅឡាយទៅអត់បិទឡាយទេបាយកាមេរ៉ាចេញលើម៉ូតូឡាយទៀតលើម៉ូតូឡាយទៀតហើយគ្នាឈឺអត់ទាន់បាត់ហ្នឹង រេតមានម៉ដែលសកួរនេះតាម៉ដែលសកួរមកមួយដួលទាញព្រុសដាក់មួយទៀតចាដួលចង់ម៉ៃប៉ាច់ចាទៅចង់សួរគាត់ថាធ្លាប់ខ្មាស់គេបំផុតឲ្យពេលឡាយប្រហែលជារឿងដួលម៉ូតូដែរទៅពេលនេះដួលដួលមួយសាទៀតដួលមួយសាទៀតដួលមួយសាទៀតហើយបាសយើងឡើងលើ ស្លៀកសពតពេលស្លៀកសពតស្លៀកខោស្លៀកខោអត់អីវិញមិនតែបាសញក់ហក់មើលហ្មងណាអាជើងយកឡើងលើកែម៉ូតូហ្មងហើយកាមេរ៉ានឹងវាបាយចំទៀតខ្ញុំខឹងវាចង់ងាប់អីទេបងចុះគ្នានេះមិនតមកគ្នារវល់មើលវាស្លាន់វាស្លាន់ខ្លាចខ្ញុំនឹងវាត្រូវអីត្រូវអីហើយវាបាយចំហ្មងហើយខ្ញុំស្អីណាហើយមិនបិទកាមេរ៉ាស្អីក្នុងឡាយណាតែចំគ្នាភ្លេចបាត់គ្នាស្រូមថែមទៀតហើយចាំមើលយ៉ាងគេគេត្រូលណាតែយល់ អញ្ចឹងហើយកុំឲ្យគេថាយើងសំដែងអានេះដួលមែនតើទៀតចាគេដឹងហើយមកដល់ហើយសួយវិញចានិយាយថាមានធ្លាប់ខ្មាស់គេអីក្នុងឡាខុសបច្ចេកទេសអីមួយដែលខ្មាស់គេអត់អត់ទេអត់ដែរទេចាឡាយឡាលបូតសរងអីអីអត់មានទេ